ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ធ្លាក់ស្រោច ធ្វើអីនាងទេគ្រាន់តែខ្ញុំមកអបអរសាទរស្នេហាដំបូងរបស់នាងសួស្តីតូចមករយៈនេះសុខសប្បាយអត់កំពុងបាយបាយតងមានកាយគេគឺម្ដាយរបស់តូចគឺគាត់ម៉ែស្អាតខ្ញុំធ្វើមហូបច្រើនទេម៉ែម៉ែកុំលេបបិទពួនទេម៉ែ បើអឺបងមានរឿងមួយចង់និយាយជាមួយអូនចង់និយាយគេប្រាប់អូនមកអឺបើសិនជាថ្ងៃណាមួយបងទៅណាបាត់អូនកំណឹកបងនិយាយពីអីគេហ្នឹង មកឯងចង់ទៅណាលីអូនទៅណាមិនបានសោកសោកមកនិយាយពាក្យហ្នឹងចឹងបើអូនក៏ដឹងដែរថាពួកយើងក៏មិនដឹងថាថ្ងៃ ខាងមុខទៅជាយ៉ាងណាដែរស្រាប់អូននិយាយអូនមិនខ្វល់ថាថ្ងៃក្រោយមានរឿងកើតឡើងអី ប៉ុន្តែបងឯងអត់អាចទៅណាចោលអូនជាដាច់ខាតមកតាហើមទៀតស្លាប់ក៏អូនត្រូវតែនៅជាមួយបងឯងដែរតែបងបានហើយអូនមិនឲ្យបងឯងទៅណាចោលអូនដាច់ខាតបងឯងត្រូវតែនៅជាមួយអូនបងឯងគ្មានសិទ្ធិទៅណាចោលអូនទេនៅនៅបងនិយាយលេងតែចាំបាច់យងធ្វើអី អូនយំដោយសារបងឯងចឹងមែនបងសុំទោសណាបងនិយាយលេងតាបងនៅក្បែរអូនរហូតមកយាយជប់យំបាននៅហឹម ដឹងច្បាស់ហើយពុកវាពិតជាបានស្រឡាញ់គ្នាជាមួយកូនប្រុសយប៉ែឈួតនោះមែនណាពុកពុកនឹងទៅតែដឹងដែរថាអាម្នាក់នោះវាមានម្ដាយរបស់វាជាមនុស្សឡប់សតិអូយបើសិនជាមិនមិនទៅណាពុកក៏ខ្មាស់អ្នកភូមិអ្នកស្រុកណាមិនដឹងយកមុខទៅទុកឯណាទេនេះហើយម៉ែនឹងពុកស្រឡាញ់អាម្នាក់នឹងខ្លាំងណាស់ ចុះតែណាទៅដឹងឃើញវាល្អល្អអាណាទៅនឹកស្មានថាម៉ែវាឈ្គួតឡប់សតិអញ្ចឹងនោះបើសិនជាដឹងអញ្ចឹងពុកឯណាទៅយកគ្រួសារយើងទៅប្រឡាក់ប្រឡងជាមួយវានោះខ្ញុំក៏មិនអោយប្អូនស្រីរបស់ខ្ញុំ ទៅតាក់ទងជាមួយវាដែរត្រូវហើយកូនឯងត្រូវតែឃ្លាំចាំមើលវាធ្វើមិនកុំឲ្យពើទៅជួបអាម្នាក់ហ្នឹងហើយត្រូវតែរៀបរៀងវាឲ្យបាន មនុស្សប្រូល្អល្អមានច្រើនណាស់ខ្ញុំមិនអោយគេមកស្រឡាញ់គ្នាបានទេហឹម កូនចាប់ពីថ្ងៃនេះទៅឯងត្រូវឈប់តាក់ទងជាមួយនឹងគេព្រោះថាគេនេះ មានម្ដាយជាមនុស្សឈួតមិនគ្រប់ទឹកអ្នកណាអ្នកណាក៏គេដឹងហើយមិនដឹងថា មានញាតសន្តានដែរឬអត់ទេខ្ញុំមិនចង់ឲ្យឯងមិនតាក់ទងជាមួយកូនស្រីខ្ញុំទៀតទេ ពេលនេះស្ថានភាពរបស់ម្ដាយឯងយ៉ាងបាច់ពួកឯងដឹងខ្លួនឯងច្បាស់ហើយចឹងខ្ញុំមិនចង់ឲ្យគ្រួសារខ្ញុំនេះ ហើយនឹងកូនស្រីរបស់ខ្ញុំត្រូវគេនិយាយដើមពេញភូមិដោយសារតែតាក់ទោជាមួយឯងដែលមានម្ដាយឡប់សតិនោះទេពុកពុកកុំនិយាយចឹងឲ្យតូចទេណាឯងនោះក៏ចឹងដែរចាប់ពីថ្ងៃនេះតទៅហាមតាក់ទងជាមួយគេហើយហាមទៅណាជាមួយគេជាដាច់ខាតព្រោះថាម៉ែអើមិនពេញចិត្តពុកម៉ែតូចនឹងម៉ែស្អាតមិនមែនជាមនុស្សអាក្រក់អីគេមិនមែនជាមនុស្សអាក្រក់តែគេទៅយកសំខាន់ណាកូនកូនឈប់តាក់ទងជាមួយនឹងគេទៅ ព្រោះថាគេនេះមិនដឹងជាមនុស្សប្រភេទណាទេម៉ែណែឆាប់អូសចូលក្នុងទៅសាក់ឯងឆាប់អូសប្អូនឯងទៅក្នុងទៀតកុំឲ្យគេចេញមកក្រៅជាដាច់ខាតឆាប់ចូលផ្ទះបើយើងសូមហាមឯងច្បាស់ចាប់ពីថ្ងៃនេះតទៅហាមតាក់ទោជាមួយកូនយើងទៀត ព្រោះថាយើងមិនចង់ឲ្យគ្រួសារយើងនេះអាប់អោនមុខមាត់ដោយសារតែឯងមានម្ដាយឡប់សន្តិនោះទេចាំទុកផងមកបើបើ មកទីនេះធ្វើអីក៏ព្រោះតែខ្ញុំឃើញតូចកំពុងតែខូចចិត្តម្នាក់ឯងដោយសារតែមនុស្សស្អីម្នាក់នឹងត្រប់ទៅវិញទៅខ្ញុំមិនត្រូវការឲ្យនាងមកទីនេះនិយាយល្អជាមួយខ្ញុំខ្ញុំដឹងថាតូចនៅតែខឹងរឿងដែលខ្ញុំធ្វើការពីមុនតែតូចបានផ្ដល់ឱកាសឲ្យខ្ញុំដើម្បីកែប្រែសារជាថ្មីហ៎ ឲ្យខ្ញុំលើកលែងទោសឲ្យនាងនាងមានដឹងអត់ថានាងបានធ្វើអីខ្លះអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ បានណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង ផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាននៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនតែតូចយន់ផ្ដល់ឱកាសឲ្យខ្ញុំដើម្បីកែប្រែសារជាថ្មីហ៎ ឲ្យខ្ញុំលើកលែងទោសឲ្យនាងនាងមានដឹងអត់ថានាងបានធ្វើអីខ្លះខ្ញុំដឹងថាតូចនឹងនិយាយពាក្យហ្នឹងទោះជាខ្ញុំសុំទោសតូចរាប់លានដងក៏ដោយក៏តូចអភ័យទោសខ្ញុំដែរប៉ិតមែនទេខ្ញុំមិនអភ័យទោសឲ្យនរណាម្នាក់ ដែលមកធ្វើបាបម្ដាយរបស់ខ្ញុំរួមទាំងនាងផងដែរមែនហើយក៏ពោលទៅរឿងហ្នឹងណាតូចអីក៏ដល់ថ្ងៃដែលយើងស្គាល់គ្នាដំបូងហ៎នឹងចង់ឲ្យខ្ញុំគិតដល់ពេលណាទៀត ចង់ឲ្យខ្ញុំគិតពីនាងហើយពិតមែនទេពីមុនខ្ញុំក៏ធ្លាប់មានអារម្មណ៍ទៅលើនាងដែរតែពេលនេះបេះដូងមួយនេះវាបែកខ្ទេចខ្ទីក៏ដោយសារតែនាងដែរតែខ្ញុំពិតជាចង់ឃើញតូចមកត្រូវឈឺចាប់ដោយសារតែគ្រួសារគេព្រមទទួលស្គាល់ដោយសារស្រីម្នាក់ហ្នឹងឯង ព័ន្ធនឹងនាងដែរតែខ្ញុំពិតជាស្រឡាញ់តូចនិងបារម្ភពីតូច ខ្លាំងណាស់ពួកយើងអាចត្រូវគ្នាវិញម្ដងទៀតបានអត់ដកក្តីស្រឡាញ់នេះវិញចុះក្តីស្រឡាញ់របស់ខ្ញុំបានបកគោទៅនារីម្នាក់រួចហើយ ទុកក្តីស្រឡាញ់របស់នាងតើឲ្យអ្នកដតីចោលជីវិតរបស់ខ្ញុំមានបែដងតែមួយគត់គឺសម្រាប់តែពៅម្នាក់គត់ បបបបឆ្អិនឆ្អិនហើយកូនកូនកូនតូចឈឺ ត្រឹកត្រឹកតែហូបបបទើបល្អ សិនអូអូក្តៅក្តៅក្តៅ ក្រហាយណាស់កូនតូចត្រង់តិចណាម៉ែអើយម៉ែម៉ែម៉ែធ្វើម៉ែត្រង់តិចណាម៉ែលេខអីឡើយម៉ែអូយក្តៅក្តៅណាស់កូនតូចអើយត្រង់តិចណាម៉ែណាអើយម៉ែម៉ែម៉ែជូនណាត្រង់តិចណាម៉ែតិចតិចបាត់អី លេងអីឡើយម៉ែព្រមតិចណាម៉ែណាម៉ែមកជឿ スネルがいない ធ្វើបែបនេះហ៎បងតែអូនអត់ចង់ឃ្លានពីបងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មី សម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណ ហេតុអីបងអូនធ្វើបែបនេះហ៎បងតែអូនអត់ចង់ឃ្លានពីបងតើអូនកុំដេញអូនទេណាអូនចង់នៅក្បែរមនុស្សដែលអូនស្រឡាញ់ បងសន្យាណាថាបងនឹងថែអូនបានល្អបំផុតបងនឹងមិនឲ្យអូនខូចចិត្តសំបីតែម្ដង Yeah. អត់ទេកូនតូចអត់អត់យកម៉ាក់ម៉ែទៅពេទ្យទេណា ម៉ាក់ម៉ាក់ខ្លាច់ពេតម៉ាក់ម៉ាក់ខ្លាច់ពេតពេតចាក់ណាំនៅនៅពេតណាមកមកជុលពេតធំធំណា ធំធំណាកូនតូចអត់ទេម៉ែខ្ញុំមិននាំម៉ែទៅពេទ្យចាក់ថ្នាំទេ តែម៉ែត្រូវតែឲ្យខ្ញុំលាងរបួសជើងម៉ែរាល់ថ្ងៃណាម៉ែដើម្បីឲ្យឆាប់ជាចាចា នៅមើលថែម៉ែស្អាតថែជាមួយនឹងតូចអញ្ចឹងម៉ែស្អាតលេងហប់សុកដូចមុនហើយមានខ្ញុំមានតូចនៅជាមួយម៉ែស្អាតណាប៉ប៉ប៉ម៉ែណាបើបើបើមកនៅមកនៅជាមួយមួយម៉ែម៉ែណាចាម៉ែស្អាតពីថ្ងៃនឹងទៅម៉ែលេងនៅម្នាក់ឯងទៀតហើយ អូអូល្អល្អណាម៉ែម៉ែម៉ែនឹងមិននៅតែពីអ្នកកូនកូនតូចទៀតទេណម៉ែម៉ែម៉ែមានកូនពើម៉ែម៉ែម៉ែស្អាតមាន មានកូនតូចបាត់បាត់បានកូនពៅម្នាក់ទៀតហើយណអូនេះបើបើបើមានច្រើនជាងនេះក៏កាន់កាន់តែល្អទៀតណាកូនតូចណាអូ ចឹងតទៅទៀតខ្ញុំនឹងបាននិយាយរឿងនិទានឲ្យម៉ែស្អាតស្ដាប់រាល់យប់ហើយបានកាត់កៅអៅកាត់សពុតដែលម៉ែស្អាតឆ្លាញ់ទៀតនោះអីម៉ែម៉ែម៉ែបិះភ្លេងអញ្ចឹងអញ្ចឹងកូនកូនបើត្រូវត្រូវតែកាត់កៅអៅឲ្យឲ្យម៉ែបានច្រើនច្រើនណាទុកទុកទុកឲ្យម៉ែពាក់ទៅដើរលេងហើយនឹងទុកឲ្យម៉ែពាក់ពាក់ទៅវត្តណា Ha ha ha. 어. <laughs> 어. 어. 어. ផងចាំអូនធ្វើម្នាក់ឯងក៏បានដែរបងឯងទៅសម្រាប់សិនទៅណាអូយមកឲ្យបងមកបងជួយហាលឆាប់បានហើយយើងទៅញ៉ាំបាយជុំគ្នានៅសល់តែបន្តិចទេបងឯងប្រញាប់ទៅមុខទឹកអាំងបានញ៉ាំអីចាំអូនហាលហើយអូនទៅញ៉ាំតាមក្រោយណាហើយកៅសល់តែប៉ុណ្្នឹងណាមកបងជួយឆាប់ហើយបងចង់ហូបបាយមុនក្រោយណាក៏បានដែរចឹងប៉ុន្តែនិយាយឲ្យហើយហាមលូថាយូរពួកឯងបងឯងជាអ្នកចង់នៅកំដរអូនខ្លួនឯងហើយ បងចង់នៅមួយអូនយូរព្រោះថាបងខ្លាចមានតែគេមកយកអូនបាត់ទៅគ្មានណាគេមកដដៅអូនបានទេព្រោះអីអូននឹងដល់វាយពួកនឹងចេញអស់ហ្មងអូនផ្លាយទេធ្វើតែផ្លាយចឹងឯងព្រោះអីអូនបាននៅក្បែរមនុស្សផងដែលធ្វើឲ្យអូនខ្លាចជាមនុស្សស្អែកតែក្លាហាន ការពារអូនមិនឲ្យនរណាគេម្នាក់មកធ្វើបាបអូនបាន មិនអីអត់អីទេបងចាំខ្ញុំហាម្នាក់ឯងក៏បានដែរណាបងឯងចូលទៅក្នុងសម្រាប់សិននៅហើយក្អាប្រឡាក់បន្តិចអត់អីទេចាំហើយចាំអូនកាដូតាមក្រោយណាអោះចឹងក៏បានទេមិនទេទៅអត់ទៅម៉េចដាក់លេខអូនមើលមិនលេខអត់ធ្ងន់ទេអ្ហ៎អត់ធ្ងន់ផងគាត់ដើម្បីអូនណា វាធន់ធ្វើម៉េចទៅគឺកាន់តែល្អហ្នឹងឯងចុះបើសិនជាម៉ែស្អាតចុះមកហើយបងឯងទៅប្រាប់គាត់ថាម៉េចបើសិនជាម៉ែស្អាតមកបងប្រកាសជាប្រាប់គាត់ថាបងស្រឡាញ់អូនហើយស្រឡាញ់តែបើមិនអនាគតមើលប្រាប់ថាឲ្យដាក់អូនចុះសិនទៅបងនឹងអោបអូនឲ្យជាប់មិនឲ្យណាគេមកយកអូនចេញពីបេះដូងបងបានទេ មើលថាឲ្យតលេអូនសិនទៅប្រយ័ត្នស្អែកខោប្រាក់មកស្អាតណាចាបងមកស្អាតម៉ែមកស្អាតម៉ែចូលមកនេះមកនេះមើលកូនម៉ែបីគ្នាមកស្អាតចូលមកម៉ែចូលមកលឿនម៉ែ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង Osarin Dairies រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជាអូ Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែម៉ែស្អាតម៉ែចូលមកនេះមកនេះមើលកូនម៉ែបីគ្នាម៉ែស្អាតចូលមកម៉ែចូលមកលឿនម៉ែ អូអូកំប៉ុងកំប៉ុងច្រើនណាតន់តន់កូនតូចមិនតន់ត្រឡប់មកមកមកវិញឬកំប៉ុងទុកសិនទុកទុកសំសំឲ្យឲ្យបានច្រើនច្រើនអូចាចាទុកទុកទុកសិនរើរើរើរើរើទី អូច្រើនច្រើននឹងមិនមែនជាអ្នករើសចាយដែលរើសក្មេងពីធំសម្រាប់មកចិញ្ចឹមនោះអូអូខ្ញុំខ្ញុំឈ្មោះម៉ែម៉ែស្អាតម្ដាយរបស់របស់កូនតូច ហើយហើយហើយគឺជាមីងរបស់របស់ក្មួយពៅនេះនេះអ្នកទាំងពីរស្គាល់ស្គាល់ស្គាល់កូនតូចដែរហ៎មិនក៏ថាយើងមិនស្គាល់កូនពៅនេះគឺជាកូនរបស់ខ្ញុំហើយខ្ញុំមកនេះគឺចង់ជួបនិយាយជាមួយនឹងកូនពៅឥឡូវនេះវាគ្មានបានការទេមកជួបមនុស្សឈួតនិយាយគ្មានដឹង10 20នេះកូនខ្ញុំណែណាខ្ញុំខ្ញុំខ្ញុំអត់ដឹងទេកូនកូនកូនតូច នឹងនឹងនឹងកំពៅគេគេងប់ងប់គ្នាទៅទៅងក់ហើយខ្ញុំខ្ញុំក៏អត់ដឹងថាស្មានណាបានបានគេមកមកវិញដែរកុំហៅប្អូនស្រីរបស់យើងកូនកូនពេញមកអសោះណាស្ដាយណាស់ដែលប្អូនរបស់យើងមកស្រឡាញ់កូនរបស់នាងឈួតអីនេះឈួតដែរអូអ្នកអ្នកអ្នកណាឈួតទៅឯងនឹងជាស្រីឈួតនេះស្ដាយណាគ្រួសាររបស់យើងនេះ មានកូនស្រីដែលមករស់នៅប្រឡាក់ប្រឡោះជាមួយនឹងគ្រួសារមនុស្សឈួតនេះកុំនិយាយច្រើនពេកពុកនិយាយជាមួយស្រីឈួតណាក៏គ្មានបានប្រយោជន៍អីដែរអើយមិនមិនអញ្ចឹងមិនមិនមិនក៏ក៏ក៏ចោលឲ្យចៃខ្ញុំអញ្ចឹងហ៎បើមិនបានប្អូនស្រីរបស់យើងមកវិញទេពួកឯងក៏មិនបានសុខដែរយើងមិនឲ្យពីរនាក់ឯងរួចខ្លួនស្ដាច់ខាត់គុំសង្ឃឹមតែពីរនាក់ឯងនៅបានសុខអីសោះ Ôi Nguyễn bàn ca Tao không Mày mày mày mày mày có canh mày hả Con con tội កូនតូចហើយកូនតូចស្មានណាមកវិញណាម៉ែប្រសាទទៅណាម៉ែ ផ្សារបាយណាមកហូបចុះម៉ាក់ម៉ាក់ម៉ាក់ម៉ាក់អត់ហូបទេម៉ាកុំបញ្ចុះតាម៉ែម៉ែមានរឿងអីមិនបានជាមហូបបាយចឹងគុនគុនតូច ម៉ាក់ម៉ាក់ម៉ាក់ម៉ាក់ខ្លាចម៉ាក់ម៉ាក់ម៉ាក់ខ្លាចពួកគេនោះមកមកមកធ្វើបាបកូនតូចហើយហើយនឹងកូនពៅកូនកូនតូចម៉ែម៉ែម៉ែម៉ែខ្លាចពួកគេពួកគេមកធ្វើបាបពួកកូនណាធ្វើបាបធ្វើបាបកូនតូចហើយនឹងកូនពៅពួកពួកកូនកុំទៅណាណាម៉ែម៉ែបារម្ភ ម៉ែខ្លាចពួកគេនឹងមកធ្វើបាបពួកកូនម៉ែគ្មានរឿងអីកើតឡើងទេណាម៉ែម៉ែហូបបាយឆានឆានទៅណាមានកូននៅទីនេះហើយគ្មានណាគេធ្វើបាបម៉ែនឹងកូនបានអត់អត់ទេម៉ែម៉ែអត់ហូបទេ ម៉ែម៉ែចង់ចង់មើលមុខកូនចង់មើលមុខពួកកូនទាំងពីរណាម៉ែម៉ែខ្លាចម៉ែម៉ែខ្លាចពួកគេមកមកធ្វើបាបកូនម៉ែម៉ែមើលមុខកូនណាម៉ែបាត់ភ័យហើយនៅ គ្រួសារឈួតឆាប់បកគោកូនស្រីមកឲ្យពួកយើងវិញគ្នាបើឆាប់ត្រឡប់ទៅផ្ទះយើងវិញឯងនៅទីនេះមិនបានទេអត់ទេពុកណែខ្ញុំចង់ទៅនៅទីនេះជាមួយតូចពួកខ្ញុំស្រឡាញ់គ្នាណាពុកម៉ែកុំបាយកូនឯណាបើឯងស្រឡាញ់គ្នាជាមួយវាដោយបំផ្លាញជីវិតខ្លួនឯងនិងគ្រួសារទាំងមូលអ្នកណាអ្នកណាក៏គេដឹងថាម៉ែវានេះជាអ្នកដារ៉េអត់ចាយឯងធ្វើនេះគឺឯងជន់កិត្តិយសខ្លួនឯងហើយ ទេម៉ែខ្ញុំអត់អាចរស់គ្មានតូចបានទេទោះបីជាស្លាប់ក៏ខ្ញុំចង់ស្លាប់ជាមួយតូចដែរតែយើងមិនដល់ឯងនៅជាមួយវាជាដាច់ខាតខ្លួនជាមនុស្សស្រីរត់តាមមនុស្សប្រុសហើយមិនដល់បំរាមម្ដាយវាជាមនុស្សឈួតឡាប់សតិទៀតកុំមើងងាយគាត់អីណាពុកគឺខ្ញុំអ្នកសម្រាប់ចិត្តមិនដឹងខ្លួនឯងគឺខ្ញុំអ្នកសម្រាប់ចិត្តថែរក្សាគាត់ទេតែយើងមិនឲ្យនៅទេ ោះបីមនុស្សដែលឯងស្រឡាញ់ណាមានម៉ែជាមនុស្សឆ្កូតក៏ដោយម៉ែនេះបើម៉ែនេះខ្ញុំស្រឡាញ់គាត់ទោះបីជាម៉ាក់គាត់ជាមនុស្សយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់ដែរបើដីស្រឡាញ់មួយតែមិនភ័យព្រួយខ្លាចមានថ្ងៃប្រែ ស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវា ក្តីស្រឡាញ់ពិតកុំគ្នាសម្លាញ់បាយបាយទោះបីជាមកទៅហើមចុងក្រោយក៏ដោយក៏អូនចង់នៅជាមួយបងដែរ មើលថែម្ដាយក្មេកទៀត